បាទសួស្តីបងប្អូនទាំងអស់គ្នាជាទីរាប់អាន ថ្ងៃនេះខ្ញុំនឹងលើកយកនៅ operator ចុងក្រោយមកធ្វើការចែករំលែកដល់អ្នកទាំងអស់គ្នា operator ចុងក្រោយឈ្មោះថា logical operator ចឹងយើងបានរៀនរួចមកហើយនៅ operator ទាំង4ខាងលើ arithmetic increase decrease assignment relational operator ឥឡូវយើងចូលមកសិក្សាអំពី logical operator បាទនេះអឺ logical operator បាទពាក្យ logical មកពីពាក្យថា logic បាទអញ្ចឹងមានន័យថាវាអឺ ប្រកាសវាច្បាស់លាស់ បានន័យថាវាត្រឹមត្រូវបានន័យថាកម្រិតនៃភាព ត្រឹមត្រូវនោះ វាកាន់តែ ច្បាស់ទៅច្បាស់ទៅ យើងឲ្យឈ្មោះថា logical operator អញ្ចឹង logical operator មាននៅ3ប្រភេទដែលយើងអាចកត់សម្គាល់បាន ទី1គឺយើងត្រូវកត់សម្គាល់អំពី សញ្ញាដែលប្រើនៅក្នុងភាសារបស់យើងណាអញ្ចឹងសញ្ញានេះគេហៅថាសញ្ញានឹងឬក៏យើងហៅថាសញ្ញា and អញ្ចឹងយើងប្រើសញ្ញា and ដល់ទៅ2សញ្ញានេះគេឲ្យឈ្មោះថាឈ្នាប់នឹងដល់ពេលសញ្ញាគូសបញ្ឈរ2គេឲ្យឈ្មោះវាថាឈ្នាប់ឬ តសញ្ញាឧទាន យើងឲ្យឈ្មោះវាថាឈ្នប់មិនអញ្ចឹងឈ្នប់មិនបានន័យថាជាឈ្នប់បដិសេធបាទឧទាហរណ៍ថា C ស្មើ5 C ស្មើ5 C 5ស្មើ5បាទយើងជំនួសលេខ5ចូលកន្លែង C មកឃើញថា5ស្មើ5ដល់ពេលយើងដាក់ឈ្នប់មិន នៅពីខាងមុខមានន័យថា 5មិនស្មើនឹង5ខុសបាទអញ្ចឹងបានន័យថាវាខុសហើយ5គឺស្មើនឹង5រីឯឈ្នាប់ឬបាទឈ្នាប់ឬដូចខ្ញុំបានបញ្ជាក់ពីមុនហើយ ប្រសិនបើលក្ខខណ្ឌទី1ពិតលក្ខខណ្ឌទី2មិនពិតនោះវាប្រកាសជាជាពិត ប្រសិនបើលក្ខខណ្ឌទី1មិនពិតលក្ខខណ្ឌទី2ពិតក៏នៅតែពិត បើវាពិតទាំងពីរក៏វានៅតែពិតណាអញ្ចឹងនៅក្នុងឈ្នាប់ឬលុះត្រាតែវាមិនពិតទាំងពីរទើបវាមិនពិតទើបវាមិនពិតឥឡូវយើងមកនិយាយអំពីឈ្នាប់ and វិញឈ្នាប់ and មានន័យថាជាលក្ខខណ្ឌមួយអឺតឹងតែងបើយើងនិយាយពាក្យថាតឹងតែងមានន័យថាបើសិនលក្ខខណ្ឌទី1ពិតលក្ខខណ្ឌទី2មិនពិតនោះវាប្រកាសជាមិនមិនពិតប្រសិនបើលក្ខខណ្ឌទី1មិនពិតលក្ខខណ្ឌទី2ពិតក៏វានៅតែមិនពិតបើសិនជាលក្ខខណ្ឌទី1មិនពិតលក្ខខណ្ឌទី2មិនពិតក៏វានៅ តែមិនពិត ចឹងដើម្បីឲ្យវាពិតលុះត្រាតែលក្ខខណ្ឌទី1ក៏ពិតលក្ខខណ្ឌទី2ក៏ពិតនោះវានឹងពិតបាទចឹងនិយាយឲ្យវាងាយបន្តិច បានន័យថាឈ្នាប់អែនវាទៀមទាឲ្យលក្ខខណ្ឌទាំងពីរឬក៏លក្ខខណ្ឌទាំងអស់ពិតដូចគ្នាទើបវាត្រូវរីឯឈ្នាប់ឬ មិនថាលក្ខខណ្ឌណាមួយពិត ឬក៏លក្ខខណ្ឌណាមួយត្រូវទេ នោះលទ្ធផលរបស់វាប្រកបជាពិតរីឯឈ្នាប់មិន កាលណាតែយើងសិក្សា ទៅលើលក្ខខណ្ឌណាមួយដែលពិតហើយយើងដាក់វាមិនពិត នោះវាប្រកាសជាបង្ហាញពាក្យមិនពិតមកឲ្យយើងហើយ ប្រសិនបើខាងក្នុងពិត ខាងក្រៅមិនពិតគឺមិនពិតបើសិនជាខាងក្នុងមិនពិតខាងក្រៅមិនពិតទៅជាពិតឧទាហរណ៍ថា7ស្មើនឹង5 7មិនមែនស្មើនឹង5ទេ តែនៅពេលដែលយើងដាក់ឈ្នាប់មិនចូលមកវាคล้ายទៅជាមិនពិតអញ្ចឹងបើវាមិនពិតគឺត្រឹមត្រូវហើយបាទឥឡូវយើងនឹងចូលទៅមើលឧទាហរណ៍ ចឹងយើងមាននៅអថេរចំនួន4 A B C ហើយយើងមាននៅ result មួយដើម្បីចាប់យកលទ្ធផលនៃលក្ខខណ្ឌរបស់យើងថា result ស្មើនឹងពិតឬមិនពិតបាទត្រង់នេះបានន័យថាពិតឬមិនពិត តែប៉ុណ្្នឹងទេអញ្ចឹងបើសិនជា5 ស្មើ5ពិតហើយក៏ប៉ុន្តែ C ធំជាង C បាទ C ស្មើ10 10ធំជាង5ត្រឹមត្រូវដែរឬទេបាទអញ្ចឹងត្រឹមត្រូវ result ដែលវាបោះមកគឺលេខ1បាទលេខ1បន្ទាប់មកទៀត A ស្មើនឹងបាទ A ស្មើនឹង B a យើងស្មើ5 b យើងស្មើ5អញ្ចឹងលក្ខខណ្ឌទី1ពិតរីឯលក្ខខណ្ឌទី2 c តូចជាង b អញ្ចឹងបានន័យថាលក្ខខណ្ឌទី2មិនពិតអញ្ចឹងវាប្រកាសជាលោតលេខលេខ0ព្រោះពោះថាវាមិនមិនពិតណាលក្ខខណ្ឌណាមួយមិនពិត វាធ្វើឲ្យលទ្ធផលរបស់វាមិនពិត result បន្តទៀតអឺ 5ស្មើ5ត្រឹមត្រូវ C តូចជាង B ចឹងលក្ខខណ្ឌនេះដោយសារតែវាឆ្នប់ឬដូច្នេះពិតរីឯបន្ទាត់ទី2បន្ទាត់បន្ទាប់ A មិនស្មើនឹង B បាទអញ្ចឹងមិនពិតទេ លក្ខខណ្ឌមួយនេះគឺមិនពិតទេក៏ប៉ុន្តែ C តូចជាង B ក៏អត់ពិតដែរ ចឹងលក្ខខណ្ឌទាំងពីរនេះមិនពិតមិនពិតទាំងពីរចឹង result របស់វា ប្រកាសជាមិនពិតចឹងវាលូតលេខ0មួយទៀតខាងក្នុង5មិនស្មើនឹង5បាទចឹង5មិនស្មើនឹង5បាទ5មិនស្មើនឹង5វាខុសរួចទៅហើយបាទ5មិនស្មើនឹង5វាខុសរួចទៅហើយដល់ពេលដែលយើងដាក់ឈ្នាប់មិន វាទៅជា5ស្មើ5វិញ បាទអញ្ចឹងត្រូវបាទត្រូវមួយទៀតគឺ5ស្មើ5ដល់ដាក់ឆ្នាប់មិន វាคล้ายទៅជា5មិនស្មើនឹង5បាទខុសគឺលូតលេខ0បាទយើងនឹងចូលទៅអនុវត្ត នៅ ក្នុងការសរសេរកូដជាក់ស្ដែងទាំងអស់គ្នាឥឡូវយើងចូលមកដល់កម្មវិធី deal របស់យើង Ờ, ca sơ đó lửa phá số và lấy file យកពាក្យថា new sơ បាទឥឡូវយើងចាប់ផ្ដើមសរសេរ include include std stdio.h int man return zero អញ្ចឹងយើងមាននៅអថេចំនួន4គឺ INTA ស្មើនឹង5បៀសវាមួយមក B ស្មើនឹង5 C ស្មើនឹង10រួចយើងមាននៅ result បាទ result ដើម្បីទទួលតម្លៃចឹងយើងមានអថេចំនួន3 ដែលមានតម្លៃហើយនឹងអថេមួយទៀតចាំទទួលតម្លៃទី1ខ្ញុំចង់ប្រើឆ្នប់ and ឆ្នប់ and អញ្ចឹងដើម្បីប្រើឆ្នប់ and យើងអាចសរសេរអឺ result ស្មើនឹងបាទបើកវងខ្យល់មក a ស្មើនឹងបាទ a ស្មើនឹង b ហើយឆ្នប់ n គឺយើងប្រើសញ្ញា n ពីរដង អឺយ៉ាងម៉េចបាទគឺ A C ធំជាងធំជាង A បាទធំជាង A អញ្ចឹងដើម្បីឲ្យវាពិតដើម្បីឲ្យវាពិតគឺយើងត្រូវដាក់លក្ខខណ្ឌទាំងពីរត្រូវតែពិតអញ្ចឹងយើង print មក print print s អញ្ចឹងយើងអាចសរសេរ console ដដែលគឺ a ស្មើ a អេស្មើ b ហើយនឹងឆ្នាប់ n របស់យើង n c ធំជាង a តបមក is is ភាគរយភាគរយ d ក្បៀសវាមួយមក result result បាទ result អញ្ចឹងយើង slash n បាទនេះគឺលក្ខខណ្ឌិតទាំងពីរបាទលក្ខខណ្ឌពិតទាំងពីរមួយទៀតយើងអាចដាក់លក្ខខណ្ឌមិនពិតមួយ ចឹងយើងអាចដាក់ result ស្មើនឹង a ស្មើ b ហើយឈ្នាប់ and and ពីរដងគឺ c តូចជាង a c តូចជាង a print បាទ print s dương đã uh, ờ, S mà B N N C tô chuyện ấy and C tô chuyện ấy tọp mà dương ở ờ, thưa ca bạch chế is hiện rồi đi là ấn biết biết môi máu result result result បាទឥឡូវយើងបន្តសរសេរនៅលក្ខខណ្ឌឬមួយទៀតឬចឹងដើម្បីសរសេរឬគឺយើងត្រូវ ប្រើដដែល result ស្មើនឹងណាស្មើនឹង a ស្មើនឹង b បាទឬក៏យើងដាក់ a តូច ជាង b ក៏បានដែរដើម្បីឲ្យលក្ខខណ្ឌនឹងមិនពិតហើយយើងដាក់ឈ្នាប់ឈ្នាប់មកអឺ c ធំជាង a c ធំជាង a អញ្ចឹង a តូចជាង b c ធំជាង a បាទអញ្ចឹងអឺ print ចេញមក print print as đã thà ấy tôi chuẩn bị and หรือ sorry หรือ c ធំជាង a ហើយចុះបន្ទាត់ is đã is phía rồi đi ភាគរយ d là n បៀសវាមួយមក result result គេ print បន្តទៀតគឺ print as អឺសំទោសបាទយើងអាចទៅសេអឺ result អឺស្មើនឹង a a ធំជាង b បាទ នេះគឺឲ្យវាខុសទាំងពីរហើយ C C តូចជាង A បាទនេះគឺលក្ខខណ្ឌខុសទាំងពីរតមកគឺ print print s ដាក់ថា A A ធំជាង B បាទมันពិតមួយឬ C តូចជាង A បាទនេះក៏មិនពិតទៀតដែរ is ភាគរយ D slash n result result K ឥឡូវយើងចូលដល់ឆ្នាប់មិនឆ្នាប់មិនចឹងឆ្នាប់មិន result អឺដាក់ថា result ស្មើនឹង នឹងឆ្នប់មិនដាក់ដាក់សញ្ញាឧទានហើយដាក់ A មិនស្មើទៀតបាទ A មិនស្មើនឹង B បន្ទាប់មក print print S បាទ print S print S អឺមិន A បាទស្មើនឹង B is ភាគរយ D វាមក result result បាទអញ្ចឹង complete ចុះបន្ទាត់ slash n បាទមួយទៀតដើម្បីឲ្យលក្ខខណ្ឌនឹងច្បាស់ថាខុសឬត្រូវគឺយើងដាក់ result មួយទៀត result ស្មើនឹងមិននៃ a ស្មើនឹង b ហើយយើង print វា print s print s ដាក់ថាមិន a ស្មើនឹង b is ភាគរយ d បៀសមួយមក result អូខេចឹងឥឡូវលក្ខខណ្ឌ n នេះខ្ញុំសូមឲ្យវា ចុះបន្ទាត់កន្លែងនេះបន្តិចអញ្ចឹងកន្លែងនេះចុះបន្ទាត់2ដង2ដងបន្ទាប់មកកន្លែងនេះចុះបន្ទាត់2ដងទៀតខេបាទឥឡូវយើងចាប់ផ្ដើម compile and run code របស់យើងតែមុននឹង compile and run យើង save វាមួយសិន ហើយយើងដាក់ឈ្មោះវាថា logical logical oper oper ហើយ C សោះបាទ complete C សោះហើយចុចយកពាក្យថា save ឥឡូវយើងចុចទៅលើ compile and run អញ្ចឹងលក្ខខណ្ឌទី1ត្រូវលក្ខខណ្ឌទី2គឺខុសអឺលក្ខខណ្ឌទី 3ត្រូវលក្ខខណ្ឌទី4ខុសលក្ខខណ្ឌទី5បាទត្រូវលក្ខខណ្ឌទី6ខុសបាទអញ្ចឹងយើងគ្រាន់តែដាក់ចុះបន្ទាត់មួយមកបាទដោយសារយើងភ្លេចចុះបន្ទាត់ណា slash n ហើយនឹងមួយណាឆ្នប់មិន បាទឥឡូវយើងរ៉ាន់កូដរបស់យើងសារថ្មីម្ដងទៀតអូខេឥឡូវយើងបានឃើញហើយខាងលើ2ហ្នឹងគឺឆ្នប់មិនបាទឆ្នប់មិនបានន័យថាអសុំទោសគឺឆ្នប់ and ឆ្នប់ and មានន័យថាតរតែលក្ខខណ្ឌទាំងពីរត្រឹមត្រូវទើបវាត្រូវរីឯឆ្នប់ឬលក្ខខណ្ឌណាមួយក៏ដោយឲ្យតែត្រូវវាប្រកាសជាត្រូវហើយ ដល់ពេលលក្ខខណ្ឌមិនបាទដូចជាត្រង់កន្លែងនេះ5មិនស្មើនឹង5ខុសដល់ពេលយើងដាក់មិនបានន័យថាមិនស្មើនឹង5ទៀតបានន័យថាវាត្រូវបាទអញ្ចឹងមានន័យថាម៉េចនៅពេលដែលវាខុសប៉ះចំកន្លែងខាងមុខរបស់វាមិនខុសបាទមិនខុសទៅជាត្រូវវិញ ណាដល់ពេលអានេះត្រូវដល់ពេលដាក់ឆ្នប់មិនទៅជាខុសបាទអញ្ចឹងបានន័យថាខាងក្នុងវាត្រូវហើយ ដល់ពេលយើងដាក់មិនខាងមុខទៅ បានន័យថាមិនត្រូវវិញណាដល់ពេលខាងក្នុងមិនត្រូវដល់ពេលយើងទៅប៉ះជាមួយនឹងឆ្នប់មិនទៅជាត្រូវអូខេបាទមានតែប៉ុណ្្នេះអរគុណបាទសម្រាប់ការទស្សនាវីដេអូ